បានអញ្ជើញមកពីទីចិត្តនិងទីឆ្ងាយរួបរวมប្រជុំគ្នា នៅក្នុងពេលនេះ ដើម្បីនឹងបានស្ដាប់នៅពធអញ្ចឹងអាត្មាភាពក៏សូមចម្រើនពរទាំងអស់គ្នាប៉ុណ្ណាអញ្ចឹងគឺនៅក្នុងវេលាល្ងាចឱកាសនេះគឺដោយបានឱកាសនៃការសម្ដែងពធទេសនាដោយញាតិញោមពុទ្ធបរិស័ទបានរតនានិមន្តនឹងកម្មវិធីបន់នេះគឺថាសម្ដែងធម៌ទេសនា អញ្ចឹងគឺបនខួបគម្រប់100ថ្ងៃ នេះគឺយើងធ្វើឡើងដើម្បីឧទ្ទិសកុសលជូនទៅដល់លោកអ្នកដ៏មានគុណអញ្ចឹងការដែលយើងធ្វើទាំងអស់នេះ គឺបានដោយអាស្រ័យដែលពុទ្ធបរិស័ទយកនឹករលឹកអំពីគុណគឺសេចក្តីល្អចឹងណាញាតិញោមហ្នឹងហើយយើងអត់មានអីទេគឺថា កាលដែលកូនប្រុសស្រីរស់នៅរវាងប្តីនិងប្រពន្ធក្តី កូន ប្រុសស្រីក្តី ឬក៏ថាអ្នក ដែលមានញាតិមិត្តចិត្តខាងរស់នៅជាមួយគ្នាក្តីយើងរស់នៅ គឺអាស្រ័យញាតិអាស្រ័យបងប្អូនជួបជុំគ្នាមិនអញ្ចឹងញាតិញោមណានឹងឲ្យកូនក៏ត្រូវអាស្រ័យអីគេញាតិញោមកូនត្រូវអាស្រ័យជាមួយនឹងឪពុកម្ដាយរីឯឪពុកម្ដាយមិនញាតិញោមត្រូវអាស្រ័យជាមួយកូនប្រុសស្រី អញ្ចឹងការរស់នៅជាមួយគ្នា គឺឧបត្ថម្ភគ្នាទៅវិញទៅមកមែនទេញោមហ្នឹងហើយកាលដែលនៅពីតូចនៅមិនទាន់ដឹងក្តីឬក៏ដឹងក្តីហើយមានប្តី មានប្រពន្ធក៏ដោយក៏ប៉ុន្តែ មិនទាន់រឹងជើង រឹងដៃភាសាយើងញញោមមែនទេគឺកូននេះឯងត្រូវមិនបើត្រូវអាស្រ័យជាមួយលោកអ្នកដែលមានគុណអញ្ចឹងលោកអ្នកដែលមានគុណមានអីគេបើ មានកិច្ចខ្វល់ខ្វាយចិញ្ចឹមទំនុកបំរុងថែរក្សាយើងដល់ពេលយើងធំដឹងក្តីឬក៏ថាមិនដឹងក្តីក្តី គឺថាមេត្តាបិតាតែងតែថែរក្សាយើងអញ្ចឹងយើងក៏ត្រូវតែថែរក្សាគាត់អាហ្នឹងការដែលនៅរស់ក៏ប៉ុន្តែ នៅពេលដែលគាត់បានធ្វើមរណកាលទៅ គឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាម៉េចញោម ពេលដែលលោកអ្នកដ៏មានគុណដែលយើងនៅប្រស្រ័យគ្នាអញ្ចឹងណាទំនុកបំរុងគ្នាទៅវិញទៅមកម៉ែឪក៏តែងតែជួយកូនប្រុសស្រីដល់កូនប្រុសស្រីក៏តែងចិញ្ចឹមមាតាបិតាអាហ្នឹងមិនជៀសមិនផុតទេមែនទេញោមដល់ហ្នឹងហើយឈឺស្កាត់ឬក៏អីផ្សេងផ្សេងគឺត្រូវមើលគ្នាអាហ្នឹងនិយាយពីកិច្ចនៅរស់ចុះដល់ពេលគាត់ស្លាប់ត្រូវធ្វើម៉េចញោមធ្វើម៉េចនឹងប្រពុតព្រះអង្គសម្ដែងទួលនីតិចុងក្រោយ អត់មានអ្វីក្រៅអំពីការធ្វើបុណ្យតេខេណានុបទានឧទ្ទិសជូនទៅលោកអ្នកដ៏មានគុណចឹងហ្នឹងយល់ណាហើយអ្នកដែលមានគុណនេះគឺជាបុព្វការីជនជាអ្នកធ្វើសេចក្តីល្អមកលើយើងមុនអញ្ចឹងយើងអត់មានអីទេយើងចាំក៏ឆ្អែតយើងមើលក៏ឆ្អែតប៉ុន្តែនៅពេលដែលយើងអឺចំក្រោយ ដែលត្រូវបញ្ជូនទៅ គឺអត់មានអីក្រៅអំពីការធ្វើបន់ទេណាតែបន់តេធេនានុបទានអញ្ចឹងញាតិញោមបាននាំគ្នាធ្វើអញ្ចឹងគឺល្អហើយស័កសមជាកូនដែលដឹកគុណស័កសមអ្នកដែលយើងដឹកដល់ឧបការៈគុណចំពោះសេចក្តីល្អដែលលោកអ្នកដ៏មានគុណបានធ្វើមកលើខ្លួនអញ្ចឹងបានយើងនាំគ្នាធ្វើហ្នឹងធ្វើហ្នឹងមិនមែនធ្វើដោយឯងឯងណាញោមណា បើប្រពុតមិនឲ្យធ្វើក៏យើងអត់ដឹងថានឹងធ្វើមិនដែរមិនចឹងទេបងនឹងអត់ដឹងទេដល់ពេលយើងដឹងទៅបានថាអូអត់មានអីទេណោះអ្នកដែលស្លាប់ទៅអត់មានអីក្រៅពីប៉ុនកសលក្រៅអំពីការដែលធ្វើប៉ុនទេអញ្ចឹងគឺយើងនាំគ្នាធ្វើទៅបងហើយបើញាតិញោមពុទ្ធបរិស័ទគិតថាអ្នកស្លាប់ទៅ មានវិធីអីបញ្ជូនទៅក្រៅពីហ្នឹងញាតិញោមមានទេមានអត់ ហ្នឹងហើយស្ដោកស្ដឹងដេកទៅហើយគេដុតទៅទៅជាធៀបមួយកញ្ចប់ជួនកាលយកដាក់វត្តជួនកាលយកដាក់ណាញញោមគេដាក់នៅណាហ្នឹងហើយដាក់នៅមុខផ្ទះហើយជួនកាលដាក់នៅលើផ្ទះខ្លាចទៅទៀតខ្លាចទាំងធៀបទៀតបើហ្នឹងហើយអ្នកខ្លះណាហ្នឹងហើយក៏ប៉ុន្តែរឿងទាំងអស់នេះអាស្រ័យលើថាយើងបានដឹងគុណហើយគឺអត់មានខ្លាចអត់មានរអាអីទេ គឺថាគាត់ស្លាប់ទៅយើងធ្វើទីកន្លែងដ៏សមរម្យឬក៏ថា ធ្វើកន្លែងណាដែលយើងអាចតម្កល់បានជាការគោរពបូជានិងស្រេចយើងកូនចៅណាញាតិញោមណាអាធ្វើអញ្ចឹងមិនមែនជាការឧទ្ទិសឲ្យគាត់ទេក៏ប៉ុន្តែកិច្ចដែលសំខាន់ដែលយើងធ្វើឲ្យល្អនេះគឺធ្វើបែបពុទ្ធសាសនា គឺយើង ធ្វើតេកណានុបទាននេះគឺថាជាការដែលធ្វើល្អណាញាតិញោមដូចយើង ស្លាប់ហើយទោះបីគេយកតាណាញាតិញោម យកទៅបាចនៅក្នុងទឹកក្តីយកទៅបោះចោលនៅក្នុងអីគេបើក្នុងព្រៃស្ងាត់ក្តីយើងដឹងអត់បើអត់ដឹងទេយកតាណាយកទៅក៏ប៉ុន្តែគ្រាន់ថា កូនប្រុសស្រីគេចង់ដឹកឃើញគុណគេធ្វើកន្លែងសធូបគេធ្វើអីដាក់តម្កល់យើងអញ្ចឹងមែនយើងណោះធ្វើជាចេដីឬក៏ធ្វើអីនឹងស្រាច់នឹងគេគេຕົកនឹករលឹកគុណអញ្ចឹងទៅក៏ប៉ុន្តែធ្វើចេដីធ្វើអីនឹងមិនមែនទៅឲ្យយើងតាមរយៈនឹងទេយល់ប៉ុណ្ណា ដែលដែលធ្វើរយៈបានគឺតេកណានុវទាននេះដែលញាតិញោមពុទ្ធបរិស័ទប្រឹងប្រែងធ្វើនេះហ្នឹងហើយតាំងពីគាត់ធ្វើមរណកាលទៅញាតិញោមធ្វើបន់តតគ្នារហូតមកដល់ពេលនេះគឺយើងនឹកឃើញថាបន់100ថ្ងៃអញ្ចឹងអញ្ជើញញាតិអញ្ជើញមិត្តនិមន្តប្រសង់អីមកហ្នឹងអាហ្នឹងឯងដែលជាកិច្ចទួលនីតិដ៏សំខាន់សម្រាប់ឧទ្ទិសកុសលហ្នឹងជូនទៅដល់គាត់អញ្ចឹងញាតិញោមអត់មានអីក្រៅពីហ្នឹងទេ ហើយកិច្ចដែលយើងត្រូវធ្វើទៀតក៏យើងត្រូវដឹងដែរតាមកពិតខ្ញុំដឹងអស់ហើយហ្នឹងហើយលោកក៏សំដែង ច្រើនថាត្រូវធ្វើម៉េចដើម្បីឲ្យដល់ញាតិដល់ណាញោមធ្វើម៉េចដើម្បីឲ្យដល់ដឹងហើយបងធ្វើម៉េចទៅតាក់ខេណានុប្រទានរបស់យើងបងចំណាយទ្រព្យធនចំណាយអីច្រើនអស់រាប់លានយើងត្រូវដឹងថាធ្វើយ៉ាងម៉េចទីមួយយើងរកអីគេបដិគិហកៈ អ្នកទទួលគឺសំដៅទៅ អ្នកមានសិលមានភិក្ខុសង្ឃមានអបាសកបាសិកាអញ្ចឹងញាតិញោមណាអ្នកសមាទានសិល5អ្នកសមាទានអីគេសិល8សិល10ហ្នឹងហើយប៉ុហ្នឹងឲ្យតែមានសិលគេថាបដិគិកៈហ្នឹងយើងរកទៅអ្នកមានសិលអ្នកបួសឬក៏អ្នកដែលស្រសាសិល5អីក៏បានដែរញាតិញោមចាស់ចាស់ហ្នឹងក៏អាចយើងធ្វើទានបានដែរយល់ប៉ុណ្ណាហ្នឹងហើយអញ្ចឹងយើង ប៉ុន្តែជាកិច្ចសំខាន់យើងមិនគោរពប្រសង់ចឹងណាអញ្ចឹងយើងមុនប្រសង់មកអញ្ជើញចាស់ចាស់មកបានហើយបងនឹងបានជាបដិគិរិកាអញ្ចឹងយើងនិមន្តលោកមកធ្វើកម្មវិធីអញ្ចឹងទៅហើយអញ្ជើញចាស់ចាស់មកយើងក៏អញ្ជើញទៅហើយអាហ្នឹងគឺយើងយើងរកបដិគិរិកៈមិនអញ្ចឹងណាបានមួយចុះយើងបានបដិគិរិកៈអញ្ចឹងធ្វើមិនទៀតទេញោមមានតេយវត្ថុមានតេយធរនេះដែលញាតិញោមរៀបចំមានបើនិយាយរួមទៅថាអីគេ ហ្នឹងហើយបច្ច័យ4ណាណាចៃវរបច្ច័យបិណ្ឌបាតបច្ច័យសនាសនៈបច្ច័យនិងកិលានភេសិជ្ជៈបច្ច័យយើងត្រៀមតេយ្យធម៌ទាំងអស់នឹងបានហើយយើងយកមកប្រគេនឬក៏ជូនប្រសង់ប្រគេនដល់ជូនប្រគេនប្រសង់ជូនដល់ចាស់ចាស់បាទហ្នឹងហើយយើងមានអីគេខោអាវយើងជូនចាស់ចាស់ទៅមិនចឹងទេហើយយើងមានស្បង់ស្បៃត្រៃជីវរប្រគេនភិក្ខុសង្ឃសាមណេរអីចឹងទៅអូចង្ហាន់ គឺអាចជូនបានប្រគេនបានទាំងពីរណាញាតិញោមហ្នឹងហើយធ្វើបានទាំងប្រសងធ្វើបានទាំងកុហកអញ្ចឹងយើងប្រគេនប្រសងទៅហ្នឹងហើយហើយដល់ពេលយើងប្រគេនមានតេយ្យវត្ថុមានអ្នកមានសិលហើយយើងត្រូវត្រូវមិនញាតិញោមចង់ក្រោយហ្នឹងហើយតាំងចិត្តឧទ្ទិសឲ្យល្អណាញាតិញោមហ្នឹងហើយនៅកុំឲ្យពិបាកអីគេកុំឲ្យពិបាកអាចារ្យតើអើយកូនចៅអើយជួយមកក្នុងមកកូនចៅអើយ ណែឥឡូវហ្នឹងដល់កិច្ចប្រគៀនប្រសង់ហើយឥឡូវទៅណាទៅណីនៅរត់លិចរត់ទៅកើតលិចណាញាតិញោមណាហ្នឹងហើយអញ្ចឹងសំខាន់ដូចញាតិញោមនៅចេះដឹងច្រើនចឹងអត់អីទេណាញាតិញោមអាចប្រមូលកូនប្រមូលចៅនៅពេលដែលយើងប្រគិនចង្ហាន់លោកហើយប៉ុន្តែនៅកន្លែងខ្លះទៀតពិបាកណាញាតិញោមមកទៅជួបកន្លែងខ្លះទៀតកូននោះដល់ពេលអាយើងត្រូវប្រគិនចង្ហាន់ប្រសងហើយហ្នឹងណាបង មួយទៅលិចមួយទៅកើតអញ្ចឹងណាហើយម្ដាយនឹងរកកូនកូននឹងរកម្ដាយឬក៏ថាញាតនឹងរកមកហៅណាបងណាប្អូនរត់ឃើញបើអញ្ចឹងណាដល់ពេលសម្រាប់ឈ្មោះទៅត្រូវធ្វើបន់ឧទ្ទិសទាំងអស់គ្នាបានត្រឹម3នាក់អីឬក៏បានតែម្ដាយម្នាក់នៅនៅតំណាងអញ្ចឹងទៅហ្នឹងហើយហើយយើងធ្វើបន់ទាំងម្ដាយកូនអីចឹងត្រូវស្រោះគ្នាមិនអញ្ចឹងណាហ្នឹងហើយមកជុំគ្នាមកប្រគេនចង្ហាន់លោកហើយយើងតាំងចិត្តឧទ្ទិស យល់ទេបើហ្នឹងហើយទាំងអស់គ្នាមកអង្គុយរៀបជួតាមបងតាមប្អូនអញ្ចឹងទៅយើងតាំងចិត្តឧទ្ទិសក្រែងលុយភ្លេចទេបើស្មាចង់និយាយអញ្ចឹងណាហ្នឹងហើយយើងប្រឹងប្រែងធ្វើចំណាយទៀនហ្នឹងគឺអស់ច្រើនណាបើណាហ្នឹងហើយមិនមែនតិចទេនេះកម្មវិធីប៉ុនដែលយើងត្រូវធ្វើនេះមែនអត់បើ អញ្ចឹងយើងធ្វើនឹងយើងតាំងចិត្តឲ្យល្អនិមន្តប្រសងមកហើយអញ្ជើញមកកូនប្រុសស្រី ឬក៏ថា អ្នកដែលម្ចាស់បុណ្យនឹងត្រូវត្រៀមនៅ ពេលដែលលោកអាចារ្យមកថាសូមអញ្ជើញកូនចៅចូលមកក្នុងអញ្ចឹងយើងត្រៀមមកហើយណាអ្នកណាគេទទួលភ្ញៀវអ្នកណាគេត្រូវមកចូលរួមកម្មវិធីបែងចែកឲ្យហើយហេអាត្មានិយាយអញ្ចឹងអាត្មាចេះជាងញញោមណាអត់ទេហ្នឹងគឺថាឲ្យយើងឆ្លាតទាំងអស់គ្នាណា ចឹងគឺយើងមកទៅ លោកអាចារ្យក៏មិនពិបាកស្រែកតាមមីក្រូដែរញញឹមនោះហ្នឹងហើយអញ្ចឹងទៅល្អណាស់កម្មវិធីប៉ុននឹងចាត់ចែងល្អឆ្លាតវាងវៃណាអញ្ចឹងប្រគិនលោកប្រគិនលោកឲ្យតាំងចិត្តឧទ្ទិសទៅហ្នឹងហើយទៀនដែលខ្ញុំបានធ្វើឲ្យក្នុងថ្ងៃនេះជូនដល់លោកអីគេបើលោកអុកសំអល់អីចឹងទៅឬក៏ថាមិនហៅឈ្មោះក៏បានដែរពាក្យថាឧទ្ទិសហ្នឹងលោកមិនបាច់ចាំទៅថាចាំតែលោកអុកសំអល់ទេបើនៅក្នុង អឺនៅក្នុងត្រោកកន្តសោតនោះណាញាតិញោមនឹងឲ្យលោកឲ្យលើកថាអ៊ីទាំងវោទៀនណាំងញាតិណាំងហោនតោសុកេតាហោតោញាតិយោអញ្ចឹងណាញាតិញោមទៀននេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះតែប៉ុណ្្នឹងក៏បានដែរយល់ទេបើអឺប៉ុន្តែគាត់ថាអឺយើងមានឱកាសមានពេលវេលាយើងរនឹកឈ្មោះរអីអាហ្នឹងប្រាញ់យើងទៅទៀតទេអញ្ចឹងណាញាតិញោមតែសំខាន់គឺគុំឲ្យភ្លេចពាក្យឧទ្ទិសហ្នឹង ហេតុអីបានត្រូវជានិយាយហើយនិយាយទៀតពីព្រោះរឿងដែលសំខាន់គឺនៅក្នុងរឿងប្របាទពំពិសាញញោមឃើញអត់និមន្តយាងព្រះសម្មាសម្ពុទ្ធមកដើម្បីអីប៉ុប្រគេនចង្ហាន់ឬក៏ថ្វាយទៀននឹងតែដល់ពេលប្របាទពំពិសាយ៉ាងម៉េចញញោមភ្លេចប៉ុភ្លេច ឡើងតែយាងព្រះសម្មាសម្ពុទ្ធមកមើលកម្រាលមើលអាសនៈអញ្ចឹងបានស្មាចង់និយាយថាកូនប្រុសសិននៅពេលដែលយើងធ្វើនឹងមកជុំគ្នាដើម្បីនឹកអីនឹករលឹកអារឿងដែលយើងធ្វើឧទ្ទិសហ្នឹងអញ្ចឹងណាកុំឲ្យភ្លេចដល់ពេលបត្តិពុទ្ធពិសាអញ្ចឹងភ្លេចបងដល់តែភ្លេចនៅពេលនោះញាតដែលត្រូវចាំទទួលរហងចាំមើលបត្តិពុទ្ធពិសាទើសឲ្យអញអត់ទេហ្នឹងអត់ហ្នឹងហើយដល់ពេលយប់ឡើងមិនញញើ នឹងឲ្យធ្វើសំឡេងយំគួរឲ្យខ្លាចឬសំឡេងមិនល្អអញ្ចឹងណាអញ្ចឹងប្រវត្តិពុទ្ធសាសនាគឺរឿងនេះដែរឬសំឡេងអញ្ចឹងញាតិញោមរឿងតក់ស្លុតដែរណាយើងហ្នឹងហើយអញ្ចឹងបាន ទៅទូសួរព្រះសម្មាសម្ពុទ្ធហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សួរវិញតាមមហាបពិតតើការធ្វើទានរបស់ព្រះអង្គនោះបានឧទ្ទិសឲ្យដល់ពួកញាតិទេថាអត់ផងអញ្ចឹងតែរៀបចំសាថ្មីទៅពួកពួកញាតិហ្នឹងគេចាំទទួលអីគេបង ចាំទទួលនៅ ចំណែកទានដែលមហាបពិននឹងបានធ្វើហ្នឹងពីព្រោះអ្នកដែលបានស្លាប់ទាំងសោយទុក នៅក្នុងនរកហ្នឹងប្រហែលនេះនោះប្រែតហ្នឹងប្រហែលហ្នឹងហើយធ្ងន់ណាស់ណាប្រហែលបើ90 90ម៉ាត់បើ91ណាអញ្ចឹង91ផែនដីអញ្ចឹងណាហ្នឹងហើយញាតិញោមចាំទៀតចុះប៉ុន្តែយូរណាញាតិញោមទៅរងទុកលំបាកហ្នឹងហើយសួរពីប្រពន្ធមួយ ទៅប្រពន្ធមួយថាចាំដល់សម័យប្រពន្ធអីគេ សមណៈគោដំប្របាទពំពិសានឹងធ្វើឧទ្ទិសឲ្យញាតធ្វើទានឧទ្ទិសឲ្យដល់ពេលប្របាទពំពិសាអត់ឧទ្ទិសឲ្យនឹងមិនមិនរោគទុកមែនញាតិញោមណាព្រោះចាំគេទៅឲ្យដល់ពេលអត់ទៅឲ្យมันពិបាកមានអីហេវណាពួកអត់ឃ្លានណាកំណើតពួកប្រែតនោះអញ្ចឹងបានឲ្យប្របាទពំពិសានឹងធ្វើទានសាជាថ្មីទៅតាំងចិត្តឧទ្ទិសនឹងញាតិញោមហ្នឹងហើយតាំងចិត្តឧទ្ទិសដូចបានលើកមកណាញាតិញោមណាចេះទាំងអស់គ្នាហ្នឹងបង អ៊ីទាំងវោទៀនណាំងញាតតេណាំងហោនតោសុខេតាហោនតោញាតតយោទៀននេះចូលមានដល់ញាតទាំងឡាយសូមញាតទាំងឡាយបានដល់នៅសេចក្តីសុខចុះយល់បើប្រកេនលោក ហើយយើង តាំងចិត្តឲ្យទើអញ្ចឹងឬក៏មិនបានធ្វើកម្មវិធីអីធំចេះក៏ដោយញាតិញោមរាប់បាតធម្មតាតែញាតិញោមធ្វើទើបានទេបានដូចគ្នាបងឃើញលោកមុនមកតាមផ្ទះយើងហ្នឹង មានតែបាយមួយចានសម្លមួយចានឬក៏មានអីប្រគេនលោកអញ្ចឹងទៅយើងតាំងចិត្តឧទ្ទិសអញ្ចឹងទៅញាតិញោមយល់ទេប៉ុណ្ណាដាក់បាតហើយតាំងចិត្តឧទ្ទិសទៅនឹងបានដូចគ្នាក៏ប៉ុន្តែយើងធ្វើបន់ធំចេះយើងតាំងចិត្តអញ្ចឹងទៅញាតិញោមណោះហ្នឹងហើយកុំឲ្យយើងចំណាយធនទ្របហើយយើងអត់ដឹងកិច្ចហ្នឹងតាំងពីញាតិញោមចេះទាំងអស់ហើយប៉ុន្តែគ្រាន់ថាលឹកទៅក៏លោបានដឹងរបស់គ្នាណាញាតិញោមណាអាហ្នឹងពេលស្អែកហ៎ ថ្ងៃហ្នឹងយើងធ្វើទៅប្រອບទៅបានបនឲ្យច្រើនណាហើយឧទ្ទិសចំពោះញាតិហ្នឹងទៅអាហ្នឹងមួយហើយរឿងបនទាំងអស់ហ្នឹងញាតិញោមគុំយល់ច្រឡំតើតតលោកសោតធរប្រហែលពឹសស្ដាម7ចប់បានដល់ធរហ្នឹងមិនមែនឲ្យអ្នកស្លាប់ទៅទេណាញាតិញោមតាមកពិតបនដែលយើងបានទៀនចំណៃទៀនដែលយើងបានទេដែលឧទ្ទិសទៅហ្នឹងហ៎យល់ហើយញាតិញោមណាឲ្យដល់ពេល យើងអត់យល់មុនលោកសូត្រឡើងចង់ដាច់កកហើយដល់ពេលសូត្រហើយញាតញោមមើលដល់ថ្ងៃចុងកើតលោកឆាន់លែងបានទៅទៀតណាបងដូចថាវាក្តៅផងអីផងអាហ្នឹងយើងឆ្លាតណាញាតិញោមហេមិនមែនថាលោកត្រូវតែមានកតាបកិច្ចសូត្រធម៌ចង់តបាអីមែនទេញោមណាមែនទេប៉ុន្តែយើងឆ្លាតដែរណាវាចាស់បនពេលខ្លះលោកសូត្រតែមួយមេក៏បានដែរតែកុំឲ្យតែចិត្តយើងអីគេ ម៉ងផ្សៅទៅព្រោះអត់ដល់ម៉ែអញឪអញលោកសោធរទៅមកមេឯមុនលោកមកលេងពឹសស្ដាងឯមុនលោកមកថាឲ្យលោកសោធរច្រើនពេលលោកសោធរទៅមកមេអាហ្នឹងអន់ចិត្តមួយលោកមិនតែញញោមអន់ចិត្តបាបទៀតហ្នឹងហើយណាហ្នឹងហើយព្រោះយើង ធ្វើប៉ុនប៉ុនហ្នឹងប្រែថាម៉េចញញោមប៉ុនប៉ុនប្រែថាម៉េច នឹងហើយបននឹងប្រែថាធម្មជាតិដែលជាគ្រឿងលៀងចម្រាស់នៅសន្តានចិត្តឲ្យល្អឃើញទេនឹងមានលោភៈមានតោសៈមានមោហៈពីសន្តានឲ្យឈ្មោះថាបនចឹងណាញាតិញោមចុះបើសិនណាជាយើងធ្វើបនហើយ យើងប្រគេនលោកគាត់លោកមិនបានសូត្រធម៌ពេញកតបកិច្ចឲ្យល្អយើងខឹងអានឹងបនអត់ញាតិញោមបាបអញ្ចឹងបុណ្យនិងបាបវាបែងចែកគ្នាណាញាតិញោមតើកាលណាកើតបុណ្យបាបហ្នឹងវា វាមិនញាតិញោម បននឹងវាបាបនឹងវាឆ្ងាយពីយើងហើយក៏ប៉ុន្តែបើយើងណានសំបាបពងធ្វើបនឯងសំបាបច្រើនបននឹងរត់ទេក៏នឹងវាបែងចែកផ្ដាច់ពីគ្នាណាបើនិយាយអំពីភាពកុសលនិងអកុសលនឹងវាបែងចែកវាវាវាអត់ចូលគ្នាបានទេញោមណានឹងអកុសលផ្សេងកុសលនឹងផ្សេងតើកាលណាកុសលកើតចិត្តជ្រះថ្លាមហាកុសល8កើតឡើងញាតិញោមពុទ្ធបរិស័ទនឹកឃើញប្រកេនលោកអត់មាននរណាមកដឹកនាំឬក៏អ្នកដឹកនាំប៉ុន្តែ ពេលដែលចិត្តជ្រះថ្លាកើតឡើងកើតបនហើយគឺបាបបាបបោលចាញ់ពីយើងហ្នឹងញញុំណាក៏ប៉ុន្តែដល់ពេលយើងធ្វើបដាអាបាបផងអីផងអាហ្នឹងវាលាយគ្នាណាញញុំណាអញ្ចឹងយើងយើងឆ្លាតយើងកបបីធ្វើបនហ្នឹងឲ្យបានជ្រះថ្លាគឺជំរះនៅចិត្តឲ្យស្អាតល្អផូរផង់យល់ទេបើហ្នឹងហើយបានទៅអាហ្នឹងគឺបនកុសលហ្នឹងវាកើតឡើងទៅតាមហ្នឹងអញ្ចឹងរឿងសោតធွာវែងមិនវែងខ្លីមិនខ្លីអី អានឹងវាអត់អីទេចឹងណាញាតិញោមណាហ្នឹងហើយព្រោះអីសោធនហ្នឹងសម្រាប់អីញាតិញោមសម្រាប់អីសម្រាប់យើងអ្នកស្ដាប់ មនុស្សរស់ហ្នឹងមិនមែនសម្រាប់អ្នកស្លាប់ទៅទេយល់ទេបើបើតែតាំងមុនលោកមកសោធនសម្រាប់អ្នកស្លាប់ទៅបញ្ជូនបនទៅអត់ទេដូចលើកមកមិញមានពាក់ព័ន្ធអត់ទេខ្ញុំមានពាក់ព័ន្ធនឹងសោធរហ៎អត់ទេ តែគ្រាន់ថាតាំងចិត្តឧទ្ទិសដល់ពពួកញាតិ ដែលបុណ្យដែលយើងបានធ្វើបានប្រគេនលោកឲ្យប៉ុណ្ណឹងមិនមែនថាត្រូវតែមុនលោកមកសោតធម៌ពឹសដើម7មេបញ្ជូនឲ្យម៉ែឪផុតបាបអត់ទេយល់ប៉ុណ្ណាហើយរឿងការឧទ្ទិសនឹងទៀតក៏មិនប្រកាសថាដល់ទាំងស្រុងដែរបានខ្លះអត់ខ្លះអញ្ចឹងណាញាតិញោមនឹងឲ្យមកតាំងគេធ្វើបន់7ថ្ងៃនេះនឹងឲ្យឧទ្ទិសដល់ពួកញាតិត្មងអត់ទេវាអាស្រ័យទៅលើអីគេ អ្នកស្លាប់នឹងឯងប្រព្រឹត្តទៅតាមអំពើកម្មធ្ងន់ទៅដូចកើតនៅក្នុងកំណើតទេរិឆាននេះបានអត់ទេនោះអត់ទេនឹងឯងកំណើតទេរិឆានហ្នឹងវេទនាណាស់ឯនោះនឹងឯងទេរិឆានហ្នឹងប្រែទៅតឹងឯនោះណាទៅទៅតឹងទៅតឹងខ្នងទៅតឹងមគ្គផលនឹងវិបាកណាញញោមនឹងឯសត្វទេរិឆានឹងអត់បានទេមគ្គផលឯហ្នឹងអញ្ចឹងអ បានតែកំណើតមួយយ៉ាងគឺប្រែតណាញាតិញោមហ្នឹងហើយដែលមានទោសស្រាលទៅទៀតតែបើធ្ងន់ក៏អត់បានដែរអញ្ចឹងណាអញ្ចឹងគឺមិនមែនថាងធ្វើបននេះឲ្យដល់ហ្មងអត់ទេក៏ប៉ុន្តែយើងធ្វើបននេះជួនកាលធ្វើទៅយើងគិតថាធ្វើហ្នឹងអត់ទិសដល់គាត់ទេប៉ុន្តែវាមិនមែនប្រកាសថាគាត់ធ្វើមរណកាលទៅបដិសន្ធិទៅទៅកើតអីញោមទៅកើតប្រែតតែម្យ៉ាងក៏អត់ដែរយើងអត់ដឹង ហើយគាត់បដិសន្ធិទៅទៅគេញញោមទៅ ក្នុងកំណើតទេវតាក៏ដឹង មិនចឹងប៉ុណ្ណាប៉ុន្តែទេវតាយើងអាចទៅឲ្យបានអត់បានទេញោមបានអត់ហ្នឹងហើយចំណែកបនបានតែទៀនគឺពួកប្រែតត្រូវការណាញញោមចំណែកទេវតា គឺត្រូវការអីគេបងទទួលបនដែរណាញញោមណោះហ្នឹងហើយក៏ប៉ុន្តែចំណែកទៀនគឺទេវតាគេ មិនទទួលទេព្រោះហាយគេបង អាហាររបស់គេក៏ប្រណិតប្រណិតគេទទួលទានដែរប៉ុន្តែគាត់ថាគេប្រណិតហ្នឹងហើយដល់ពេលអាហាររបស់យើងនេះគឺអាហារចំណែកទានជូនដល់ពួកប្រែតអីចឹងទៅបងហ្នឹងហើយអញ្ចឹងគឺអញ្ចឹងញាតិញោមបែងចែកចឹងណាបងហ្នឹងហើយទៅកើតខ្ពស់ទៅក៏ជាចំណែកទានរបស់យើងហ្នឹងក៏មិនងាយដល់ដែរហើយដល់ពេលមកកំណើតប្រែតណាក៏បានប្រែតដែលទោសស្រាលដែរក៏ប៉ុន្តែដូចជាតេរិឆានអីអត់បានទេ នៅរូបអីក៏អត់បានដែរណាញាតិញោមហ្នឹងហើយអញ្ចឹងគឺយើងត្រូវបែងចែកអញ្ចឹងបងហ្នឹងហើយអសូរកាយក៏អត់បានដែរនឹងកំណើតទេរិឆាននេះគឺយើងអាចធ្វើបានអប្រែតយើងអាចធ្វើបានអញ្ចឹងអញ្ចឹងយើងត្រូវសិក្សាអញ្ចឹងទៅអញ្ចឹងលោកថាបានខ្លះអត់ខ្លះហ្នឹងណាញាតិញោមហ្នឹងហើយជួនកាលបានជួនកាលអត់ដល់ពេលកំណើតដែលថាបាននោះតើតើគាត់នោះទៅកើតនៅក្នុងកំណើតប្រែត ប៉ុន្តែយើងអត់ដឹងច្បាស់ផងហ្នឹងមែនទេញោមណាយើងធ្វើប៉ុននេះគឺធ្វើប៉ុនអីគឺព្រាវទាំងអស់គ្នាហ្នឹងហ្នឹងហើយក៏ប៉ុន្តែកតបកិច្ចទួនាទីដែលពុទ្ធព្រះអង្គសម្ដែងថាបើកូនប្រុសស្រីចិញ្ចឹមមេដាបេដាប៉ុន្តែមេដាបេដាមើលធ្វើមរណកាលទៅយើងត្រូវធ្វើបន់ឧទ្ទិសទៅចឹងណាញាតិញោមណានឹងពីព្រោះយើងអត់មានពិធីអីទៅសូត្រធម៌អីធ្វើអីដើម្បី បញ្ជូនគាត់ទៅបានទេមានតែបុណ្យកុសល មានតែចំណាយសេចក្តីល្អទេដែលឧទ្ទិសជូនទៅគាត់ចឹងហ្នឹងញោមណាចឹងបានយើងនាំគ្នាធ្វើហ្នឹងចឹងយើងក៏បីជ្រាបចឹងទៅបើចឹងស្អែកឡើងត្រៀមណាញោមណាប្រមូលកូនប្រមូលចៅអឺត្រូវអឺវាមិនមែនយូរម៉ានទេណាលោកអាចារ្យដឹកនាំប្រគេនមកផ្លែតហ្នឹងក៏ទឹះតែមួយផ្លែតវាមានយូរអីមែនទេបងចប់ទៅយើងទៅធ្វើអីទៀតក៏ធ្វើទៅប៉ុន្តែកុំឲ្យភ្លេច ផ្លេចអីគេផ្លេចឧទ្ទិសទានអញ្ចឹងជ្រាបណាបងនឹងគឺសំខាន់បងក៏ប៉ុន្តែអាត្មាភាពនឹកឃើញពីធัวខ្លះទៀតណាញាតិញោមញាតិញោមចង់ស្ដាប់ធัวទៀតទេបងហ្នឹងហើយចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់បងយើងរស់នៅក្នុងលោកបច្ចុប្បន្ននេះញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាគឺมันអាច បានអ្វីអ្វីតាមប្រាថ្នាទាំងអស់ទេញាតិញោមមែនទេបងហ្នឹងហើយញាតិញោមប្រាថ្នាអីខ្លះសម្ងៃ មើលសុំសួរញាតិញោមទាំងអស់គ្នាមើលប្រាថ្នាអីខ្លះហ្នឹងហើយដល់ខ្លះប្រាថ្នាសម្បត្តិនេះសម្បត្តិនោះហ្នឹងហើយចង់ធ្វើយ៉ាងនេះសុំតសក់ទេហ្នឹងហើយហ្នឹងហើយគ្មានអ្វីក្រោមពីសុំសក់ទេ មែនទេញាតិញោមណោះក៏ប៉ុន្តែយើងសួរ យើងសួរខ្លួនយើងវិញថាសុខបានទេបងហ្នឹងហើយសុំសុខបានតតែយើងសន្សំអីញោមតតែសន្សំកុសលសន្សំនៅសេចក្តីល្អទើបវាបានក៏ប៉ុន្តែបើយើងទៅសន្សំអូបើយើងចង់បានសុខហើយយើងសន្សំរឿងអាក្រក់បានទេបងហ្នឹងហើយស្រាប់ទៅទៅសុំបានទេអត់អញ្ចឹងអ្វីអ្វីវាកើតឡើង ដោយសារការសន្សំសេចក្តីល្អរបស់យើងបើយើងចង់បានសុខសន្សំរឿងល្អល្អទៅវាសុខហើយអញ្ចឹងណាញាតិញោមហ្នឹងហើយបើយើងចង់បានទុកសន្សំមករឿងទុកទៅវាបានទុកហើយទោះបីញាតិញោមមិនចង់ក៏ត្រូវតែបានដែរអញ្ចឹងញាតិញោមណាហ្នឹងក៏ប៉ុន្តែនៅក្នុងចំណុចហ្នឹងញាតិញោមប្រកាសជាដឹងបងប្អូនអាត្មាភាពចង់លើកយកធម៌ដែលលោកលើកមកថា ហេតុដែលមិនគួរបានតាមប្រាថ្នាមានមានមិនមាន5យ៉ាងណាញាតិញោមទី1លោកលើកថាកុំឲ្យខ្ញុំចាស់បានអត់ញាតិញោមអឺនឹងអត់ទេណានឹងឥឡូវមើលញាតិញោមណា ប្រាថ្នាចង់ថាតាំងពីក្មេងមកឥឡូវមិនហ៎ព្រោះមើលមុខរៀងខ្លួនមើលនឹងឯងនឹងអ្នកខ្លះទៅវកញ្ញាអីខ្លះនេះបងអាចឬក៏ថាអីចឹងទៅ នៅពីក្មេងណាបង ក៏ប៉ុន្តែសួរថាបានអត់នៅពេលនេះអត់ទេបងអ្នកណាក៏ចង់ក្មេងដែរមែនទេសំបីតែអាត្មាញាតិញោមក៏ចង់ក្មេងដែរក៏ប៉ុន្តែសួរតើបានអត់ឥឡូវនេះចាស់អស់ហើយបងអត់បានហ្នឹងលោកលើកថាហេតុមួយដែលមិនតាមប្រាថ្នា ទី2កុំឲ្យខ្ញុំចាស់បានអត់ញាតិញោមបងទី3កុំឲ្យខ្ញុំឈឺបានអត់ទី4កុំឲ្យអីបង កុំឲ្យខ្ញុំស្លាប់បានអត់បងអត់ទី5កុំឲ្យខ្ញុំវិនិច្ឆ័យបានអត់បងអត់អញ្ចឹងវាមានហេតុកុំឲ្យខ្ញុំ ចាស់កុំឲ្យខ្ញុំឈឺកុំឲ្យខ្ញុំស្លាប់គឺអត់បានទេអញ្ចឹងណាញាតិញោមហេតុដែលមិនគួរបានហ្នឹងគួរបីញាតិញោមពុតបរិស័ទប្រាថ្នាយ៉ាងម៉េចក៏ដោយក៏ប៉ុន្តែយើង មិនអាចបានតាមសេចក្តីប្រាថ្នាឡើយ។ ទីបំផុតទៅញាតិញោមណាដោយអាត្មាភាពបានលើកមកចាស់នៅតែចាស់ដដែលហើយឈឺនៅតែឈឺដដែលអ្នកណាគេមិនមិនមិនចង់ជប់អ្នកណាគេដែលថាមិនឲ្យឈឺញាតិញោមមានទេទាំងអស់គ្នាហ្នឹងបើដោយអាត្មាអីចឹងញាតិញោមឯណាគ្មានណាចង់ចូលពេទ្យទេមែនទេបើក៏ប៉ុន្តែហេតុដែលវាត្រូវកើតឡើងគឺថាភ្លាមភ្លាមញាតិញោម ជួនកាលពងស្ដាប់ធေါ်ទៅអមិញញោមឈឺកាពះទៅឈឺពោះវៀនទៅជួនកាលយើងធ្វើអីផ្សេងផ្សេងស្រាប់តែឈឺមករំពេចហ្នឹងឯងញោមណាយើងប្រាថ្នាណាក៏ប៉ុន្តែទីបំផុតទៅនៅ តែឈឺគ្រប់តែគ្នាបងហ្នឹងឯងទាំងអាត្មាទាំងអីហ្នឹងណាហ្នឹងហើយហើយដល់ជួបគ្នាមិនសួរសុបទុកគ្នាមិនអើយយាយអើយមិនអីក្បាលជង្គង់អើយមិនអីយាយអើយ ហ្នឹងអាកាពះយាយឯងមិនហើយហ្នឹងអាម្នាក់ម្នាក់អើយខ្ញុំទុំមកពីថៃអើយខ្ញុំទុំមកពីប៉ែតនេះប៉ែតនោះមែនទេញញោមណាអានឹងយើងអត់ចង់ទេក៏ប៉ុន្តែហេតុអីវាត្រូវតែឈឺចឹងណាញញោមនឹងអត់មានកិច្ចផុតអំពីនឹងទេទោះបីញញោមប្រាថ្នាថាមិនឲ្យឈឺក៏នៅតែឈឺគ្រប់តែគ្នាទាំងអស់តែមានជាតិញញោមណា តើមានជាតិមានអីគេមានចរិយាហើយនឹងតើមានចរិយាហើយអីគេជាតិធិឲ្យជាតិធិមិនឈឺនឹងណាបើអញ្ចឹងជាតិចរិយាជាតិធិនឹងគឺមកជាមួយគ្នានឹងហើយយើងទាំងអស់គ្នានឹងត្រៀមណាយាយញោមដែរហើយម្នាក់ម្នាក់រហូតលុយដើម្បីຕົកតើរឿងហ្នឹងមែនទេបងណាຕົកតើរឿងហើយពេលដោះស្រាយចូលពេទ្យចូលអីហ្នឹង ក៏ប៉ុន្តែសួរថាទាំងអស់គ្នាប្រាថ្នាចង់បានអត់ទេគ្មាននរណាចង់ទេក៏ប៉ុន្តែជួបអញ្ចឹងបងឈឺនៅតែឈឺអញ្ចឹងបងអញ្ចឹងយើងទាំងអស់គ្នាត្រូវកំណត់ដឹងអញ្ចឹងទៅហ្នឹងហើយហើយម្នាក់ម្នាក់អត់ចង់អីគេបងអត់ចង់ស្លាប់ទេនេះបងចង់អត់បងអត់ទេកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់អត់ចង់ទេបងហ្នឹងហើយអត់ ក៏ប៉ុន្តែរឿងទាំងអស់ហ្នឹងត្រូវតែមានបើឥឡូវនេះបន100ថ្ងៃបាត់ហើយបែញហ៎សួរតែគាត់ចង់ស្លាប់អត់អត់ហើយយើងទាំងអស់គ្នានឹងចង់ស្លាប់អត់អត់គ្មាននរណាគេចង់ស្លាប់ទេក៏ប៉ុន្តែញាតិញោមខ្លះគាត់ពិបាកចិត្តខ្លាំងគាត់ចង់ស្លាប់ដែរបងមិនទៅអាហ្នឹងញោមចង់យ៉ាងម៉េចក៏ប៉ុន្តែជួនកាលអត់ស្លាប់ទៀតបងហ្នឹងហើយអ្នកខ្លះហ្នឹង មិនគេចង់ស្លាប់នោះទៅលោតស្ពានប្រមាណដងមិនដូចគេចាប់ជាប់រហូតបាទហ្នឹងឯងក៏ប៉ុន្តែរឿងហ្នឹងនៅតែស្លាប់ហ្នឹងទៅបីជាញាតិញោមចង់ធ្វើអត្តឃាតក្តី មិនធ្វើក្តី ទីបំផុតទៅនៅតែស្លាប់គ្រប់គ្នាទាំងអស់ណាញាតិញោមហ្នឹងហើយចឹងបានប្រពុតព្រះអង្គសម្ដែងថាម៉េចអ្នកនៅលើអាកាសក្តី អ្នកនៅ ក្នុងសមុទ្រក្តី អ្នកនៅទីណាក្តីក៏នឹងស្លាប់ដែរញាតិញោម ហើយអ្នកជិះយន្តហោះញាតិញោមមើលខ្ពស់ណាញាតិញោមមែនទេនឹងហោះវឹងទៅជួនកាលមិនខ្យល់បក់មកមួយយន្តហោះហ្នឹងខ្ទេចហ្មងបងនឹងធ្លាក់មកខ្ទេចស្លាប់អស់តែសួរតែគាត់ចង់ស្លាប់អត់ទេហ្នឹងហើយចឹងហើយបានថាក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ម្នាក់ញាតិញោមពុទ្ធបរិស័ទស្មារភាពអីហ្នឹងគ្មានដំណាប្រាថ្នាចង់ស្លាប់ទេ ក៏ប៉ុន្តែសភាពទាំងអស់គឺត្រូវតែមានការស្លាប់បាត់បង់ជីវិតទៅនឹងហើយដោយលោកមកលើកមកឲ្យថាសត្វលោកហ្នឹងញាតិញោមมันអាចកិច្ចផុតអំពីសេចក្តីស្លាប់បានទេអញ្ចឹងណាសត្វលោកហ្នឹងបងទាំងអស់គ្នាញាតិញោមញាតិញោមគិតថាកិច្ចរួចអត់ទេអត់ទេហ្នឹងឯងអ្នកខ្លះហេតុតែចង់កិច្ចផុតអំពីសេចក្តីស្លាប់ សុកចិត្តជិះយន្តហោះទៅសុកក្រៅមែនទេញោមណាទៅឲ្យថាព្យាបាលដល់ពីកិច្ចអផុនពីសេចក្តីស្លាប់ហ្នឹងក្រៃលោនៅក្នុងស្រុកយើងហ្នឹងវាសវោអ្នកស្លាប់អញ្ចឹងក៏លោទៅក្រៅទៅលោផុតបានអត់ទេញោមទៅតាមរយៈអញ្ចឹងមកវិញស្លាប់បងនៅនោះជកាស្លាប់នៅនោះហ្មងបងរត់អត់រួចទេអញ្ចឹងណាបងអញ្ចឹងទៅណាក៏មានអ្នកស្លាប់ដែរកិច្ចអត់ផុតទេ តហើយដល់ពេលមួយទៀតលោកលើកមកថាលញ្ចគាហោនវិជ្ជតេគឺថាសត្វលោកអត់អាចយកសំណោកទៅសោកជាមួយមច្ចរិយបានទេញាតិញោមមានមានមាសប្រាក់ច្រើនទេញាតិញោមមានច្រើនទេអ្នកខ្លះមាន ដីឡូអ្នកខ្លះមានមាសមានអីច្រើនហើយញាតិញោមអាចយកទៅសោកបានទេជាមួយមច្ចរិយអត់ទេ តិចទៅអញមានមាសប៉ិនដងទុំដែរណានឹងឲ្យមានដីលោមានលុយមានឡានប៉ុណ្ណេះដែរអញ្ចឹងអាត្មាឯងយកលុយអីគេបងយកមាសយកលុយហ្នឹងទៅសោកជាមួយម៉ៃចោបានអត់ហ្នឹងហើយអត់បានទេណាញាតិញោមហ្នឹងហើយរឿងផ្សេងផ្សេងយើងអាចយកសំណោកទៅសោកបានពេលខ្លះក៏ប៉ុន្តែជាមួយម៉ៃចរាជនេះគឺมันអាចយកទៅសោកបានឡើយ ចឹងញាតិញោមណាជាមួយមច្ចរាជនេះគឺអាចសោកបានទេញាតិញោមមានប្រមាណក៏ដោយទីបំផុតទៅមច្ចរាជត្រូវតែផ្ដាច់បង់ជីវិតយើងគ្រប់គ្នាចឹងញាតិញោមណាហើយមច្ចរាជនេះគឺយុទ្ធធម៌បំផុតត្រូវចាំចឹងណាប៉ុណ្ណាយុទ្ធធម៌បំផុតក្មេងក្ដីចាស់ក្ដីពាលក្ដីបណ្ឌិតក្ដីមិនញាតិញោមទីបំផុតទៅនៅតែស្លាប់អត់អាចយកសំណោក លុយមាសប្រាក់ទាំងអស់នេះយកទៅសោកជាមួយម៉េចជរាជបានទេចឹងហ្នឹងញញឹមណាហ្នឹងហើយហើយមួយទៀតលោកលើកមកថាម៉េចជរាជហ្នឹងយើងមិនអាចវាយតយុទ្ធជាមួយនឹងម៉េចជរាជបានទេឥឡូវញញោមប្រហែលអ្នកដែលវាយជាមួយម៉េចជរាជបានបើឃើញដូចអ្នកកលាបដាលអីមែនទេបងគេអាចវាយគេអាចដេញកាប់ចាក់បានក៏ប៉ុន្តែយើងឃើញអត់បងម៉េចជរាជ អត់ឃើញផងបងប៉ុន្តែមច្ចរិទ្ធនៅក្បែរក្បែរយើងនឹងប៉ុន្តែយើងអត់ឃើញតែដល់ពេលមិនញញោមគឺដល់ពេលគេផ្ដាច់បងជីវិតហឹងអញ្ចឹងបើសិនតែយើងឃើញយើងចេះតែដេញបានមែនទេញោមណាដេញវាយដេញអីបានតែអត់បងហ្នឹងហើយយល់ញញោមយល់ទេបងហើយដល់ពេលទី4លោកលើកថាយើងមិនអាចយកជ័យជំនះជាមួយមច្ចរិទ្ធបានទេ យកបានទេយាយញោមអត់ទេឥឡូវនេះសង្គ្រាមអីគេប៉ុសសង្គ្រាមអីគេទេសនាចូលសង្គ្រាមប៉ុន្តែនឹងនិយាយពីចម្បាំងដែរណាយកជ័យជំនះជាមួយមច្ចរាជវាអត់បានដូចពូទីនហើយនឹងអីគេអ៊ុយក្រែននេះបើច្បាំងគ្នានឹងហើយមិនអ្នកទាំងអស់នឹងមានសពាវុធទំនើបទំនើបអត់ទេញោមនឹងអានឹងយកទៅច្បាំងមួយមច្ចរាជបានអត់ បានតែបាញ់ជាមួយប្រទេសមួយប្រទេសរវាងខ្លួនអញ្ចឹងឯងប៉ុន្តែអ្នកដែលខ្លាំងប៉ុណ្ណា ទីបំផុតទៅក៏មិនអាចយកសពាវុធឬក៏យកអ្វីទៅយកច្បាំងឲ្យជ័យជំនះជាមួយមច្ចរាជគឺអត់បានមែនអត់នេះមែនអត់នឹងមានមានច្រើនមើលពិភពលោកទាំងមូលហ្នឹងគេ ប្រឹងប្រែងធ្វើសពាវុធធ្វើអីដើម្បីអីដើម្បីយកជ័យជំនះជាមួយគ្នា ដើម្បីអំណាចក៏ប៉ុន្តែអ្នកទាំងអស់ហ្នឹងមិនអាចច្បាំងជាមួយមច្ចរាជយកជ័យជំនះជាមួយនឹងមច្ចរាជបានទេ ទីបំផុតទៅលោកលើកមកថាសັບពេមច្ចុប្រាយណាសត្វលោកទាំងអស់សុទ្ធសឹងតែជាអ្នកចាល់ចាញ់នៅមច្ចរាជទាំងអស់គ្នាហ្នឹងណាញាតិញោមទាំងអាត្មាទាំងញាតិញោមពងស្ដាប់ធម៌ទាំងអស់ហ្នឹងសង្សិតតែជាអ្នកចាល់ចាញ់នៅមច្ចរាជទាំងអស់ពិភពលោកទាំងមូលទីបំផុតទៅអត់មានអ្នកណាដែលថា អត់មានណាកិច្ចផុតអំពីសេចក្តីស្លាប់ទេយល់ហ្នឹងញាតិញោមណានឹងនិយាយអំពីថាសត្វលោកណាដែលយើង ប្រាថ្នាថាកុំឲ្យស្លាប់ហ៎អត់បានទេណាញាតិញោមណាអត់បានទេហ្នឹងឲ្យវែងតិចឲ្យញាតិញោមយល់ណាអូហ្នឹងហើយចាំបានទេញាតិញោមទី1យើងមិនអាចកិច្ចផុតអំពីសេចក្តីស្លាប់បានទេទី2យើងអត់អាចយកសំណោកជាមួយយកទៅសោកជាមួយមច្ចរិកបានមាសប្រាក់អីណាញាតិញោមណាទី3យើង មិនគេมันអាចតវាយតយុទ្ធជាមួយម៉េចចរេចបានទេទី4យើងមិនអាចយកជ័យជំនះជាមួយម៉េចចរាចបានទេចាំតែ4ចំណុចហ្នឹងក៏បានដែរណាធរហ្នឹងណាញញឹមណានឹងល្ងាចហ្នឹងចាំឲ្យបានណាបងបើយើងអត់ចាំទេហេតុអីបានជាត្រូវលើកអំពីសេចក្តីស្លាប់ហ្នឹងឲ្យច្រើនគឺដោយសារញាតិញោមពុទ្ធបរិស័ទច្រើនតែភ្លេច ដល់ភ្លេចទៅច្រើនតែអីញោមគេហៅថាប្រមាទមែនអត់ពពុទ្ធព្រះអង្គសម្ដែងថាអ្នកប្រមាទស្មើនឹងអីញោមណាអ្នកប្រមាទស្មើនឹងស្លាប់ស្លាប់អីគេបងស្លាប់នៅសេចក្តីសក់ល្អស្លាប់នៅបុណ្យកុសលអត់បានធ្វើបន្តទៅទៀតពីព្រោះអីពីព្រោះយើងឡើងតែសវឹងតែអញមានទ្រព្យសម្បត្តិប៉ុណ្ណេះដែរអញមានកម្លាំងមមមួនប៉ុណ្ណេះដែរ អញ្ចឹងអញមានទ្រព្យបណ្ដេះអញងាយស្លាប់ទេអញយកទៅធ្វើអីធ្វើអីបានណាញាតិញោមមែនអត់ដល់ពេលស្រវឹងនឹងជីវិតយើងប្រមាថគិតថាអញមានដែរអាយុអញងាយចាស់មិនងាយអីចឹងណាញាតិញោមងាយស្លាប់ទៅណាទេអញ្ចឹងប្រមាថតែប្រមាថមិនគេបុណ្យកុសលចម្រើនទេញាតិញោមអត់អញ្ចឹងយើងស្លាប់ហើយឈ្មោះថាស្លាប់ទាំងរស់ណាពួកយើងប្រមាថបើរស់នៅមែនប៉ុន្តែ យើងប្រមាថបុណ្យកុសលអត់ធ្វើដឹកឃើញថាអាត្មាអញប្រហែលជាជីវិតអមតៈអីចឹងអ្នកខ្លះមែនទេញោមអញ្ចឹងយើងត្រូវពិចារណាសេចក្តីស្លាប់ចឹងបានព្រះលោកឲ្យយើងអីគេយកនៅមរណានុសតិឲ្យបានរឿយរឿយញញោមធ្លាប់ពិចារណាមរណានុសតិដែរបងស្ដាប់ធម៌របស់គ្នាហ្នឹងឯងញោមមើលឡើងរថយន្តធ្លាប់ពិចារណាដែរប្រហែលជាមិនទេថាអាត្មាអញនឹងស្លាប់ ហ៊ានអត់ញោមហ៊ានអត់អត់ទេ ពេលខ្លះអត់ទេតែព្រះទៅលោកឲ្យលើកយើងពិចារណាបានបើណាពិចារណាមេរណសតិហ្នឹងប៉ុន្តែញញោមក្មេងៗអីប្រហែលយំហ៊ានទេបងមិនដឹងថាគាត់ខ្លាចអាសក្រីស្លាប់នឹងមិនចង់លឺផងពេលខ្លះញញោមណោះក៏ប៉ុន្តែព្រះលោកឲ្យយើងពិចារណាមេរណានុសតិមេរណានុសតិឃើញទេនឹងអាត្មាអញនឹងស្លាប់អាត្មាអញនឹងស្លាប់គ្រប់ខ្យល់នឹងហើម ចេញចូលអានឹងតញាតិញោមកម្មដ្ឋានណាញាតិញោមណាហ្នឹងហើយប៉ុន្តែជីវិតប្រចាំថ្ងៃរបស់យើងនឹងត្រូវតែគិតអញ្ចឹងបងនឹងគណៈព្រះលើកមែនទែនថាសំបីតែទទួលទានអាហារទទួលទានទឹកហ្នឹងក៏ត្រូវតែពិចារណាកុំឲ្យចាំថាអាត្មាអញលាបបាយមួយពនុទៅបានពិចារណាទៀតហ៎ញាតិញោមយល់ទេបងអញ្ចឹងយើងពិចារណាទៅបរណានុសតិញាតិញោមឡើងរថយន្តក្តីញាតិញោមជើញទៅណាក្តីទៅពិចារណាថាអាត្មាអញនឹងស្លាប់ យល់ដល់ពេលយើងពិចារណារឿយរឿយទៅយើងអត់ប្រមាទទេនឹកឃើញទៅសេចក្តីលោភអញអត់តន់ធ្វើអញ្ចឹងទៅធ្វើឲ្យព្រោះសេចក្តីស្លាប់លោកលើកមកថាណានឹងដឹងថាសេចក្តីស្លាប់នឹងមាននៅក្នុងថ្ងៃស្អែកញាតិញោមដឹងអត់ទេបងដឹងអត់ទាំងអស់គ្នាហ្នឹង អត់ដឹងទេយើងអត់គ្នាដឹងថាសេចក្តីស្លាប់មាននៅក្នុងថ្ងៃនេះថ្ងៃនោះថ្ងៃស្អែកបានទេអញ្ចឹងបានយើងពិចារណារឿយរឿយទៅព្រោះអាត្មាឯងនឹងស្លាប់អញ្ចឹងញាតិញោមពុទ្ធបរិស័ទអត់មានទ្វេប្រហែលទេបុណ្យកុសលមិនទាន់ធ្វើចាប់ផ្ដើមធ្វើប្រោយអញ្ចឹងញាតិញោមណាអញ្ចឹងលើកមកវិញថាយើងអត់ អាចប្រាថ្នាសុំមិនឲ្យស្លាប់គឺអត់បានទេទីបំផុតត្រូវតែស្លាប់អញ្ចឹងប៉ុន្តែមុននឹងយើងដឹងអញ្ចឹងយើងពិចារណារឿយរឿយទៅយើងបានប្រយោជន៍ទេញោមបានប្រយោជន៍ដោយការធ្វើសេចក្តីល្អណាញោមរឹងប៉ឹងបើថាវាស្លាប់ម្ដងអត់បញ្ហា តែសំខាន់ឲ្យមានបុណ្យកុសលជាប់ខ្លួនយល់ប៉ុណ្ណានឹងនឹងហើយមួយទៀតលោកលើកមកថាកុំឲ្យវិនិច្ឆ័យវិនិច្ឆ័យអីញោមវិនិច្ឆ័យញាតវិនិច្ឆ័យទ្រព្យសម្បត្តិដែលយើងមាននឹងយើង យើងអាចថាកុំអោយវិនិច្ឆ័យបានអត់ទេញោមមានមាសមានប្រាក់មានស័កមានកូនមាន ចៅទ្រព្យសម្បត្តិទាំងអស់ដែលយើងមានទាំងអស់នេះដែលយើងប្រឹងហួងហែងនេះថាថាកុំអោយវិនិច្ឆ័យបានអត់ទេញោមអត់ទេមែនទេបើនឹងមើលអ្នកអ្នកប្រមាណអ្នកដែលរស់នៅហួងហែងដីថាដីរបស់អញ ពីមុនញញៀវរាប់ពីអ្នកដែលនៅ ដីកន្លែងនេះមុនណាទៅទៀតតឥឡូវគាត់នៅគាត់គិតថាអត់វិនិច្ឆ័យឥឡូវគាត់គាត់ទៅមុនយើងហ៎ ពោទៅមុនបាត់ហើយបើដីនឹងវិនិច្ឆ័យមិនវិនិច្ឆ័យយើងនឹងវិនិច្ឆ័យទៅមុនបាត់ហើយអញ្ចឹងញាតទ្រព្យសម្បត្តិអីផ្សេងផ្សេងទាំងអស់ត្រូវតែវិនិច្ឆ័យបាត់បង់ទៅពេលវេលាក៏អស់ទៅ ដែរញាតិញោមណានឹងអញ្ចឹងសូមអនុមោទនីញាតិញោមអត់អាចបានតាមប្រាថ្នាមានចាស់ចរិយាជាធិមរណៈឬការវិនិច្ឆ័យទៅអស់ទៅហ្នឹងគឺអត់បានតាមប្រាថ្នារបស់យើងទេណាញាតិញោមអញ្ចឹងជីវិតរបស់យើងរស់នៅ ប្រឹងប្រែងធ្វើសេចក្តីល្អឲ្យហើយកុំរងចាំថ្ងៃនេះចាំថ្ងៃនោះគឺអត់មានអ្វីជាទីពឹងទេណាញាតិញោមបើយើងរងចាំពាក្យចាស់លោកថាម៉េចដាំជេកញាតិញោមណាឧទាហរណ៍ថាអាត្មាអញតន់ចាស់ទេអញចាំថ្ងៃនេះអូអញតន់ការកូនរួចអត់តន់ធ្វើសក្តីល្អអត់តន់សមាទានសិលអីទេអាហ្នឹងគេថាម៉េច ចាស់ថានៅចាំដាំចេកហ្នឹងហើយបងដាំចេកមិញញោមរសាដើមចេកហ្នឹងឯងបងហ្នឹងឯងនៅមើលផ្លែនៅមើលចេកហ្នឹងណានៅចាំហ្នឹងទៅហើយដល់ពេលគេដែលអត់ចាំគេទៅមុនអស់ចឹងញោមណាហ្នឹងហើយញោមយល់ញោមយល់អត់ហ្នឹងបើបើយើងកាលណាចាំយើងអត់តន់គេទេតែដល់ពេលគេអត់រងចាំ សេចក្តីល្អគេធ្វើព្រឹបព្រឹបគេទៅមុនអស់ហើយណាញញើមណាគេទៅរកនៅសេចក្តីសុខរកនៅទីល្អហើយយើងនៅចាំនឹងហើយបើដល់ចាំយូរយូរទៅធ្លាក់នឹងខ្លួននឹងដល់ណាទៀតបើយល់ណាញាតិញោមណាអានឹងសូមញាតិញោមពុទ្ធបរិស័ទមានសតិមានស្មារតីកុំប្រមាថប្រឹងប្រែងធ្វើសេចក្តីល្អឲ្យហើយហើយបុណ្យកុសលគេធ្វើអញ្ចឹងល្អហើយប៉ុន្តែកុំពឹងទៅលើបុណ្យប្រមាណ100ថ្ងៃពេក7ថ្ងៃពេកយល់ទេបើយល់អត់ យល់ហើយយល់ណាមកកឹងខាងកូនគេធ្វើបន់អាយចាំតែងាប់ទៅគេទិសឲ្យបានហើយកុំអីណាយល់យល់ចង់លើកមកអញ្ចឹងណាគុំគុំរំពឹងអញ្ចឹងពីពុះមិនលើកមកថាបានខ្លះអត់ខ្លះហ្នឹងញញើមែនទេនឹងចុះបើសិនណាយើងធ្វើនៅអំពើដល់ធ្ងន់ធ្ងរទៅធ្លាក់ទៅក្នុងទីដល់មិនសមរម្យមែនតែនទៅអ្នកណាគេមកធ្វើបនសង្គ្រោះយើងបានទេនោះអត់ទេណាអញ្ចឹងគឺថាសត្វលោកប្រព្រឹត្តទៅអីគេទៅតាមកាមហើយហ្នឹងហើយអញ្ចឹងយើង យើងដោយយើង កូនដោយកូនណាញាតិញោមហ្នឹងហើយកុំគិតថាកូនជាទីស្រឡាញ់របស់យើងហើយយើងបានជាទីពឹងអត់ទេណារឿងសេចក្តីល្អគឺគ្មានអ្នកណាធ្វើឲ្យយើងក្រៅពីខ្លួនយើង ទេ ដែលយើងអាចធ្វើបរិបោបានណាញាតិញោមហ្នឹងជ្រាបណាញាតិញោមណាគេជួយយើង គេជូនដំណើរយើង ត្រឹមតែទី ទីអីញោមទីបច្ឆាទីទីដុតនិងទីកប់តែប៉ុណ្ណោះតែរឿងដែលយើងត្រូវទៅអត់មានយកកូនយកប្រពន្ធយកម៉ែយកអីទៅអត់ទេណាញាតិញោមហ្នឹងហើយអ្នកដែលជាទីស្រឡាញ់អីយកទៅជាមួយអត់បានទេទ្របដែលញាតិញោមពុតបោះសัตว์ប្រឹងប្រែងរមកជីវិតនេះក៏អត់អាចយកទៅបានដែរក៏ប៉ុន្តែ ដែលយកទៅបាន គឺមានតែអីបើមានតែបុណ្យហើយនឹងបាបកុសលហើយនឹងអកុសលសេចក្តីល្អនឹងអាក្រក់តែប៉ុណ្ណោះ ដែលជាប់ទៅតាមញាតិញោមពុទ្ធបរិស័ទអញ្ចឹងកុំឲ្យពេលវេលាកន្លងទៅត្រូវប្រឹងប្រែងធ្វើសេចក្តីល្អចាប់ពីពេលហ្នឹងទៅណាញាតិញោមណាបើទៀនអត់ទាន់មានក៏ចឹងប្រឹងប្រែងធ្វើទៀនបើសិលអត់ទាន់មានក៏ប្រឹងប្រែងរក្សាសិលឲ្យបានល្អ សូមអនុមោទនាចឹងប៉ុណ្ណឹងចុះបងកុំឲ្យយូរពេកព្រោះមានភ្ញៀវមានអីអញ្ជើញមកបងចឹងគឺបញ្ចប់ធរទេសនាប៉ុណ្ណឹងក៏ប៉ុន្តែមុននឹងបញ្ចប់ក៏សូមប្រម៉ែប្រមូលពុទ្ធបដងកងការមហាកុសលទាំងអស់ដែលកើតចេញអំពីបុណ្យខួបគម្រប់100ថ្ងៃបងដែលមានការសម្ដែងធម៌ទេសនាក៏ដូចជាពុទ្ធបរិស័ទបានប្ររពធ្វើបន់ជាទេសញោមណាញោមម្ចាស់ទៀន នឹងបានធ្វើសេចក្តីល្អនៅក្នុងពេលនេះគឺថាអាត្មាភាពសុំតំណាងប៉ុណ្ណានឹងឧទ្ទិសកុសលជូនដល់លោកពុកសំអល់ណាដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខក៏សូមមកអនុមោទនានឹងចំណែកទានចំណែកសេចក្តីល្អដែលកូនប្រុសស្រីបានធ្វើហើយប៉ុណ្ណាសូមអនុមោទនាហ្នឹងហើយមិនមែនញោមសាធុទេណាបងហ្នឹងហើយរឿងហ្នឹងមិនមែនញោមសាធុទេមិនមែនស្មាតើឲ្យទេណាបងហ្នឹងហើយដល់អ្នកស្លាប់អឺ អញ្ចឹងអានឹងមួយផ្នែកណាអញ្ចឹងសូមប្រមោបនកុសលទាំងអស់ដែលកាត់ឡើងចេញពីធម្មទានក្តីអមិសទានក្តីញាតិញោមពុទ្ធបរិស័ទបានមកពេញនេះគឺសូមជូនដល់លោកម្ចាស់សម័យដើមទានព្រមទាំងកូនប្រុសស្រីញាតិញោមពុទ្ធបរិស័ទជាភ្ញៀវកិត្តិយសទាំងអស់សូមបនកុសលបានជាបច្ច័យរួចចាក់ទុកគ្រប់គ្នាក៏សូមអនុមោទនីបើអញ្ចឹងធម៌ទេសនាសន្មតចប់ត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង